ចិត្តហើយអ្នកណាអាចជួយដកបានស្នេហ៍កលយានទាំងមិនបានត្រៀមខ្លួនឈឺថ្ងៃនេះបងមកបង្ហើបអើយគេម្នាក់នោះឈឺហើយក៏ជាមនុស្សបងស្នេហ៍ស្ទើរឈួតចិត្តមិនធ្លាប់នឹកគិតដល់សងលោកខ្ញុំស្មោះគេនៅមានអ្នកផ្សេងក្បែរ អាចជួយដកបានស្នេហ៍កលយានទាំងមិនបានត្រៀមខ្លួនឈឺថ្ងៃនេះបងមកបង្ហាញអើយគេមាននោះឈឺហើយក៏ជាមនុស្សបងស្នេហ៍ស្ទូចគូចិត្តមិនធ្លាប់នឹកដល់សោះ